ហួសចិត្តប្តីបើកហាងខ្លួនឯងរើសយក តែបុគ្គលិកស្រីស្អាតស្អាត ស្រាប់តែប្រពន្ធសង្ស័យបើកបន្ទប់ឃើញប្តីកំពុងតែបុរសម្នាក់ដែលជាថៅកែហាងយីហោឈ្មោះ X បានលួចមានស្រីនៅ ខាងក្រៅនិងយកនារីម្នាក់ជាបុគ្គលិករបស់ខ្លួនជាច្រើនដងត្រូវបានប្រពន្ធតាមតន់បង្កជាចំនួនគ្នាផ្អើលពេញក្នុងហាង និងឈានដល់ហិង្សាត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសពីរនាក់ភ្លាមភ្លាមម្នាក់ជាប្តីនិងម្នាក់ទៀតត្រូវជាមិត្តភ័ក្តិយកទៅសួរនាំហេតុការភ្ញាក់ផ្អើលនេះដែរបានកើតឡើងនាវេលាម៉ោង22និង15នាទីយប់នៅថ្ងៃទី8ខែមិថុនាឆ្នាំ2022ត្រង់ចំណុចមុខហាង ជាហោឈ្មោះ X ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធបានរៀបរាប់ឲ្យដឹងថាដោយប្តីរបស់ខ្លួនតែងតែលួចមានស្រីនៅ ខាងក្រៅ ជាច្រើនដងរួមទាំងយកនារីម្នាក់ដែលជាបុគ្គលិកបម្រើការងារនៅក្នុងហាងរបស់ខ្លួន ថែមទៀតផងលុះមកដល់ម៉ោងកើតហេតុខាងលើដោយ នារីជាប្រពន្ធបានបាត់ប្តីមិនឃើញក៏បានហៅមិត្តភ័ក្តិពីរនាក់ឲ្យជូនទៅក្នុងហាង ពេលមកដល់មុខហាងរួចក៏រូបនាងបានចូលទៅ ខាងក្នុង ស្រាប់តែឃើញប្តីរបស់ខ្លួនក៏សួរនាំបន្ទាប់មកមានការប្រតែប្រតបគ្នាបង្កទៅជាចំនួនហិង្សាកើតឡើងផ្អើលភ្ញៀវពេញក្នុងហាង និងភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកខាត់ខ្លួន បរោះពីរនាក់នេះភ្លាមភ្លាមម្នាក់ត្រូវជាប្តីនិងជាម្ចាស់ហាងអិច និងម្នាក់ទៀតត្រូវជាមិត្តភ័ក្តិយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីសាកសួរបន្ត យោងតាមការអះអាងពីសំណាក់ប្រពន្ធដែលបានទួញយំស្រែកនោះបានឲ្យដឹងថារូបនាងបានតាមតនប្តីមានស្រី ហើយស្រីរបស់ប្តីនោះ គឺជាបុគ្គលិកខ្លួនឯងហើយនៅពេលដែលនាងតាមតនហើយ បែរជាប្តីមកធ្វើបាបប្រពន្ធខ្លួនឯងទាំងដែលនាងកំពុងតែមានផ្ទៃពោះទៅវិញសកម្មភាពរបស់បុរសជាប្តីខាងលើនេះត្រូវបានមហាជននៅលើបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង ហើយក៏មិនមានអ្នកណាចេញមកគ្រប់គ្រងសកម្មភាពដ៏ទំនើងរបស់បរិសជាប្តីរូបនេះនោះទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ